Achifi, Knock Knock and Long Song ត្រឹមកែវភ្នែកមិនបាច់វាចាអាចប្រាប់ថាចិត្តនៅអាឡ័យគ្រាកំឡងនៅតែមានន័យធ្វើអ្វីអ្វី នៅប្រាថ្នាបែងបងបងនៅស្រែកហៅតែឈ្មោះជីវ៉ានាងណានាងណាជំនួសអូនបានការភ្នែកបងមិនប្រាប់ចម្លើយប្រាប់ត្រង់ត្រង់ចម្លើយគឺជាអូ 生来。